បាទសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះវិលមកជួបខ្ញុំម្ដងទៀតជាមួយនឹងវីដេអូធ្វើតាក់ទងទៅនឹងខាងសំណង់អញ្ចឹងដោយសារខ្ញុំធ្វើវីដេអូជា សម្លេងផ្នែកផ្ទាល់នេះដើម្បី ជាការពន្យល់ឲ្យបានដិតដល់ដើម្បីឲ្យបងប្អូនយល់ទៅក្នុងវិស័យសំណង់អញ្ចឹងអញ្ចឹងអឺពាក្យទី1នេះគឺគេហៅថា G lecture G lecture វាសំឡេងទី4អា G នេះសំឡេង ទី1នេះសំឡេងទី4ទី4អញ្ចឹងវាត្រូវការសង្កត់ចុះអញ្ចឹងគេអាចថា G lecture ឈើហ្នឹងគាត់ថាសំឡេងទី4អាន lecture អញ្ចឹងបានន័យថាការវាស់ស្ទង់មិនដែលខាង survey អញ្ចឹងមុនចាប់ដើមអាគីអីមួយគឺមុន ធ្វើអីមួយខាង survey គេទៅវាស់វែង ប្រើ laser គេឆ្លុះមើលអញ្ចឹងដើម្បីវាយឡាញវាយម៉ែត្រចាក់ម៉ែត្រចាក់អីហ្នឹងតែហើយពាក្យទី2នេះអានថាហូឡានហូឡានហូឡាននេះមានន័យថាបង្កាន់ដៃបេតុងបង្កាន់ដៃបេតុង ដូចយើងធ្លាប់ឃើញសាលារៀនយើងបង្កាន់ដៃដែលយើងឡើងតាមកម្មចរាទៅអានោះវាជាបេតុងជាស៊ីម៉ង់នេះអញ្ចឹងណា អញ្ចឹងនឹងគេអានថា Hulan Hulan អញ្ចឹង Hulan នេះបង្កាន់ដៃបេតុងពាក្យទី3នេះអានថាស៊ឺជានបែវស៊ឺជានបែវចឹងស៊ឺនេះសំឡេងទី2អញ្ចឹងនេះសំឡេងទី1នេះសំឡេងទី3អញ្ចឹងគឺអានអានេះបែវបែវបែវហ្នឹងគាត់ថាអានថាបែវស៊ឺជានបែវ ប្រែមកថាតារាងពេលវេលាបើអង់គ្លេសគេអានថា schedule អាហ្នឹងក្នុងការឋានសំណងគេតែងតែមាន schedule ថាផ្ទះហ្នឹងធ្វើប្រហែលខែចប់ទៅខាងសំណងឬខាងទឹកភ្លើងអញ្ចឹងជាដើមពាក្យទី4នោះអានថាឈឺឆាវឈឺឈឺឆាវឈឺឆាវ បានន័យថាស្ពានឈឺជ្រាវស្ពានពាក្យទី5នេះអានថាជៀនជូវជៀនជូវជៀននេះសំឡេងទី4តែយើងត្រូវការសង្កត់ជៀនជៀនជូជូជូវជៀនជូវតែមកថាសំណងអាគារ ចឹងសំណល់អាគារយើងមើលទៅឃើញអាគារគេបង្សាំងសង់ណាយើងអានថាជានជូជានជូពីទី6នេះយើងអានថាឈីសៀនឈីសៀនឈីសៀនបានន័យថាថ្ងៃផុតកំណត់អង់គ្លេសគេហៅថា deadline ចឹងកាថាមួយមួយគេក៏តែងតែមានថ្ងៃកំណត់ចឹងបើចិនគេនិយាយថាអានេះជីសៀននេះគឺថ្ងៃចិត្តផុតកំណត់ហ្នឹងចឹងយើងធ្វើមកឲ្យតនបើសិនយើងទៅកាមីចិនគេតែនិយាយពាក្យហ្នឹងពាក្យនេះអានថាកុងអ៊ីងសាងកុងអ៊ីងសាងកុងអ៊ីងសាងនេះអានថាអ្នកគ្រប់គង់ supplier ចឹងខាងសំណង់វិស័យសំណង់តែតែមាន supplier ខាងខ្សាច់បេតុងស៊ីម៉ង់ឥដ្ឋដែកអីចឹងជាដើមបើចិននិយាយថាមីយោកងអ៊ីសាំងជំនឿអត់វាមាន supplier ដូចអញ្ចឹងគេត្រូវការរយទៀតអញ្ចឹងយើងត្រូវការធ្វើការងារត្រូវចាំវាអញ្ចឹង វិធីអានថា how to how to how how how to how to បានថាកម្រាស់ស៊ីកនេះអញ្ចឹងអឺខ្សែសំណង់គេតែនិយាយកម្រាស់ហ្នឹងតាក់ទងទៅនឹងជាមួយជាងតែសាច់បោកឬសាច់សីអញ្ចឹងគេកម្រាស់ម៉ានម៉ានហ៊ុនម៉ានលីអញ្ចឹងណាអញ្ចឹង how to how to ហ្នឹងគឺកម្រាស់ ពាក្យនេះអានថាកងជីកងជីកងជីបានថាឧបករណ៍ជាងប្រាថាឧបករណ៍ជាងធួអានេះយើងនេះបើនៅ pin in មកវាវាដាក់ជូមិនមិនកងជូណាគុំច្រឡំយើងអានថាកងជី ប្រែមកថាឧបករណ៍ជាងឬ tool ជាងឧបករណ៍ជាងមានអីខ្លះមានជា motor មានអីផ្សេងផ្សេងអញ្ចឹងជាដើមទៅហើយតែឧបករណ៍ជាងមានត្រៃទលវីអានឹងចូលទៅក្នុងកងជក់អឺកងជីចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេធ្វើធ្វើ9ពាក្យដោយសារខ្ញុំអត់មានពេលក្នុងការធ្វើវីដេអូចែកជូនបងប្អូនទាំងអស់គ្នា ហើយអរគុណមែនទែនសម្រាប់បងប្អូន ដែលគាត់ចូលទស្សនាចុច like វីដេអូរបស់ខ្ញុំគឺមានអ្នកទស្សនា ត្រឹម100នាក់ឯង like បាន10នាក់ហើយអាចចូល720នាក់ដែរអញ្ចឹងមានថាបងប្អូនចូលចិត្តច្រើន នៅលើវីដេអូរបស់ខ្ញុំចាំមិនសិនជាបងប្អូនអត់ពេញចិត្តត្រង់ចំណុចណាមួយឬក៏ចង់ខ្ញុំកែប្រែត្រង់ចំណុចណាអាច comment ទៅខាងក្រោមខ្ញុំនឹងកែតម្រូវ ដើម្បីធ្វើឲ្យបងប្អូនងាយស្រួលរៀនទាំងអស់គ្នាអញ្ចឹងបាទសារខ្ញុំអត់ទៅមានពេលក្នុងការធ្វើវីដេអូអញ្ចឹងជាប់រវល់ក្នុងការធ្វើការចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះអរគុណជំរាបលា